ពេជ្រសូលីកាបង្ហោះសារប្រមានដល់មនុស្សម្នាក់មហាជនច្បាស់ជាបានជ្រាបរួចមកហើយអំពីទំនាក់ទំនងប្តីប្រពន្ធអ្នកនាងពេជ្រសូលីកា ដោយកាលពីពេល ថ្មីថ្មីនេះពួកគេទើបតែប្រកាសចែកផ្លូវគ្នាប្រែក្លាយចំណងប្តីប្រពន្ធទៅជាមិត្តភក្តិបន្តរាប់អានគ្នា និងខិតខំធ្វើជាឪពុកម្ដាយដ៏ល្អរបស់កូនប្រុសដែលមានអាយុ1ឆ្នាំនោះ បើទោះជាយ៉ាងណា បន្ទាប់ពីការប្រកាសចែកផ្លូវគ្នារហូតមកដល់ពេលនេះ គេនៅមិនទាន់ឃើញពេជ្រសូលីកាបង្ហាញសកម្មភាពពិបាកចិត្តអ្វីនៅឡើយពលគឺនៅលើបណ្ដាញសង្គមរបស់នាង មានតែការលើកទឹកចិត្តខ្លួនឯងប៉ុណ្ណោះនិងបំពេញការងារធម្មតា រហូតធ្វើឲ្យមនុស្សមួយចំនួនគិតថា នាងជាស្ត្រីរឹងមាំម្នាក់ថែមទៀតមិនតែប៉ុណ្ណោះពេជ្រសូលីកា ក៏មិនបាននិយាយវេចញែកហែកហួររឿងគ្រួសារនៅលើបណ្ដាញសង្គមឡើយដោយរក្សាភាពស្ងៀមស្ងាត់រៀងរៀងខ្លួនដោយឡែកនៅមុននេះបន្តិចអ្នកមេម៉ាយកូនមួយពេជ្រសូលីកា ស្រាប់តែបង្ហោះសំណេរដ៏ភ្ញាក់ផ្អើលមួយនៅលើ បណ្ដាញសង្គមខណៈទំនងជាកំពុងតែមាននរណាម្នាក់តាមយាយីជីវិតពលគឺនាងអះអាងថារាល់ថ្ងៃនេះនាង បានជ្រើសរើសផ្លូវស្ងាត់ស្ងៀមហើយដើម្បីរក្សាសុខ ប៉ុន្តែកុំឲ្យនាង អស់ការអត់ធ្មត់អ្នកមេម៉ាយពេជ្រសុលីកាបាននិយាយថាខ្ញុំរើសផ្លូវស្ងាត់ហើយក៏តាមខ្ញុំដែរទៅកុំបង្ខំខ្ញុំឲ្យអស់ការអត់ធ្មត់ខ្លាំងជាងនេះរស់មួយជំហៀងម្នាក់ហើយរកសុកដាក់ខ្លួនឲ្យច្រើនទៅ គេមិនដឹងថាក្នុងន័យនេះពេជ្រសូលីកាចង់សម្ដៅទៅលើអតីតស្វាមីឬនរណាផ្សេងឡើយប៉ុន្តែក្រោយឃើញបែបនេះអ្នកគ្រប់គ្រងជាច្រើនបានចូលរួម បញ្ចេញមតិក្នុងន័យការពារ និងលើកទឹកចិត្តដល់អ្នកមេម៉ាយរូបនេះដោយក្រុមអ្នកគាំទ្របានលើកឡើងថា មនុស្សស្រី ខ្លះគឺបែបនេះទម្រាំតែនាង ដើរចេញពីកន្លែងណាមួយឬបោះបង់អ្វីមួយ នាង បានព្យាយាមអស់ពីសមត្ថភាពហើយ នាងក៏យំឆ្អែតហើយ ដែលមុននឹងនាង សម្រេចចិត្តធ្វើបែបនេះប៉ុន្តែត្រូវចាំណា បើនាងដើរចេញហើយ នាងមិនស្ដាយក្រោយអ្វីទាំងអស់គួរបញ្ជាក់ថាពេជ្រសូលីកា គឺជាតារាចម្រៀងស្រីម្នាក់ ដែលតែងតែបង្ហាញពីភាពរឹងមាំបើទោះជា កន្លងមក នាងធ្លាប់ជួបនៅព្យុះភ្លៀងជាច្រើនក៏ដោយ ជាក់ស្ដែងថ្មីថ្មីនេះពេជ្រសូលីកា បានក្លាយជាស្ត្រីមេម៉ាយជាលើកទី2បន្ទាប់ពីបែកបាក់អតីតគូដណ្ដឹង គឺលោកគឹមហានខណៈរួមរស់ជាមួយគ្នាអស់រយៈពេលជិត3ឆ្នាំនិងបន្សល់បានកូនប្រុសម្នាក់ បើទោះជាយ៉ាងណាតារាចម្រៀងស្រីរបស់ហងមាសរូបនេះ មិនដែលស្អូញត្អែពីជីវិត។ ឬយករឿងគ្រួសារទៅហែកហួននៅលើបណ្ដាញសង្គមឡើយក៏ជាហេតុធ្វើឲ្យអ្នកគ្រប់គ្រងកាន់តែស្រឡាញ់ចូលចិត្តនិងតែងតែចូលរួមលើកទឹកចិត្តដល់រូបនាងផងដែរចាសសូមអរគុណសម្រាប់ការតាមដានព័ត៌មាននេះ